យាយខ្ញុំសន្យាថាខ្ញុំនឹងខិតខំប្រឹងរៀនសូត្រដើម្បីរកការងារធ្វើមានប្រាក់ខែច្រើន ហើយ នឹងទិញផ្ទះថ្មីយាយរើស្រួលណាយាយចិត្តធំណាស់ចៅយាយនេះតែបំណងហ្នឹងខ្ញុំគិតពីអ្នកអូនសាប តែពេលនេះខ្ញុំមិនដឹងថាគេនៅណាយាយខ្ញុំនឹកអូនសាបហើយយាយ យាយក៏នឹកចៅសាបដូចគ្នាចៅសាបបាត់ជាងមួយខែហើយជាងមួយខែហើយមិនដឹងថាវានេះយ៉ាងម៉េចទេហើយនេះតកែរបស់ចៅមានដឹងតែនឹងពីចៅសាបផ្លាស់ទេហា ចៅទឹកអត់ទេយាយតែពេលខ្ញុំដើរទៅរកប្អូនសាប នៅជើងភ្នំខ្ញុំបានឃើញពូច្រូតស្រូវម្នាក់ហើយខ្ញុំបានសួរគាត់គាត់ថាមានក្មេងអាណា ថាមួយបានស្លាប់នៅជើងភ្នំម្ខាងទៀតប៉ុន្តែខ្ញុំគិតទៅមិនមែនជាប្អូនសាបទេយាយ សូមព្រះពុទ្ធប្រតបព្រះសង្ឃសូមម្ចាស់ទឹកម្ចាស់ភ្នំសូមព្រះអង្គដែលមានបារមីសូមព្រះអង្គជួយថែរក្សាចាសាឲ្យផុតពីគ្រោះចង្រៃនេះផងយាយសង្ឃឹមថាក្មេងនេះស្លាប់អ្នកនោះមិនមែនជាចៅសាស្ត្រចាស់ណាទឹកមិនហើយយាយខ្ញុំគិតថាមិនមែនជាប្អូនសាទេយាយ ណាសាប់អូនឯងនឹងបងខំតែដើរហោទឹកខ្ញុំអត់ចេះធ្វើការទៀតទេទ្រាំតិចទៅ ចេះតែទ្រាំទ្រាំទៅអូនអើយពីខែបើយើងចេញពីខែហ្នឹងយើងអត់មានការងារធ្វើទេហើយយើងត្រូវទៅរើអីផ្សាយយើងមានលុយណាំសងមួយទិញផ្ទះឲ្យយាយបានខ្ញុំមកខឹងខឹងមានរឿងពុសៀកគាត់ថាតាមចោលរហូតគាត់ថាអាជប់មុខខ្ញុំថាខ្ញុំចោលចោលចោលចោលមកពីអូនឯងហ្នឹងចេះតែចង់លួចគេនៅខាងក្រៅហ្នឹងមិនគេចេះថាឲ្យអូនឯង បោះអាអាកំណត់ដើរលួចគេនៅខាងក្រៅនឹងចោលគិតតែពីធ្វើការទៅគាត់លេងជេរយើងអើយគាត់មិនចេះឯងណាគាត់ចេះខ្ញុំណាគាត់ចេះឯងងានខឹងឯងតែគាត់ចេះខ្ញុំខឹងបើស្អីគ្មានឯងខ្ញុំដាស់គេបីមកទាំងអស់ហ្នឹងបានឯងសាបមិនកូនឯងជួយចិត្តធ្វើតាចរិតចំណីចង្អាងចឹងម៉េះខ្ញុំមកចង្អាងចង្អាងចឹងខ្ញុំមិនសុភាពនឹងឯងទេ មកពាកណែហើយទឹកនឹងសាបអីហ្នឹងនិយាយរឿងអីណែមិនថានិយាយដើមខ្ញុំមកមានណាទឹកហើយសាបមានរឿងអីហ្នឹងអត់មានរឿងអីទេសួរហើយបើខ្ញុំនៅមួយសួរខ្ញុំអត់បានទៅលេងមួយសួរដែរអញ្ចឹងខ្ញុំទៅសិនណា សាបចាំមើលផងសាបសាបសាបឯសាបហើយមិនកញ្ចោចិត្តធ្វើបាបទឹកម៉ាឲ្យរៀនអសរក៏មិនរៀនហើយដើរបកលនឹងច្រើនទៀតនឹងថាញ៉ៃហ្នឹងណាគេមាននឹងអីទៀតនេះអើយតែទៅទឹកឯកកម្មទៀតម៉ា ហើយម៉ែមកតលេងមួយសួរទៅមិញខ្ញុំអត់តលេងទេពីសារខ្លាចខ្ញុំនឹងវាយគ្រូថ្ងៃបើអូនឯងមិនទៅលេងហ្នឹងបងមិនទៅលេងអូនឯងដឹងថាបងឆ្លាញ់មិនថាទៅមកទៅទៅជ័យក៏អ៊ំចាំមកទៀតដល់យាយចាំចៅអានសយាយស្ដាប់យាយអានទៅចាំកខគោខងោចឆជោឈោញោ ដថដូធោណតថទូធោណូបផពូផោមោអាទឹកវាល្អហើយខ្ញុំរងថ្ងៃនេះខ្ញុំចង់ជួយអាទឹកឲ្យចូលរៀនមួយមួយសួរណាតែវាទាស់ត្រង់អាសាបងអាហ្នឹងតែជួយវាវានាំទុកដល់សួរទៀតខឹងម្ដងម្ដងខ្ញុំចង់អត់ដេញក្បាលអាហ្នឹងចោលដល់តែអាទឹកហ្នឹងកូនសួរហ្នឹងវាចេះតែអំបពេកដល់ពេលចឹងខ្ញុំពិបាកចិត្តពិបាកមែនតើហ្មងប៉ុន្តែខ្ញុំឃើញអាទឹកជាក្មេងល្អបង មិនឃើញវាខំផងធ្វើការជឿការរៀនសូត្រទៀតតែវាចង្រៃបានបងអូនវាយ៉ាសាបលោវសហលអចាសាបបងទឹកឥឡូវណា គេចេះអានអសរស្ទាត់ណា ចៅចាំទៅរៀនជាមួយបងទឹកណា ត់ចង់ធ្វើកែខ្ញុំអត់ចង់ទៅដើរលេងកនុហើយមិនទៀតអីណាអឺបើប្រាប់គាត់ថាខ្ញុំហ្នឹងឈឺខ្ញុំអត់បានធ្វើកែអេថ្ងៃមុនខែសុំគាត់ឈប់ម្ដងហើយតាហើយថ្ងៃណាឲ្យសុំគាត់ម្ដងទៀតយ៉ាត់មីងរឿននេះពូសៀកខឹងដេញចេញធ្វើការសុំគាត់ចូលវិញលេងកើតលើអើយទៅប្រាប់សួរថាចេះថាខ្ញុំនឹងឈឺឲ្យសួរណាទៅប្រាប់ម៉ាក់ប៉ាសួរចឹងម៉ាក់ប៉ាសួរជឿអីអូអត់បានទេ ម៉ានេះអើយបាយសាំម៉ែគាត់ទៅប្រាប់ថាខ្ញុំឈឺសងហ្នឹងឯងទៅប្រាប់សួរឲ្យប្រាប់មកប៉ាសួរមកប៉ាសួរឈឺសួយអើចឹងក៏បានដែរតែនិយាយគ្នាហើយថាដើរដើរលេងតែម្ដុំម្ដុំនឹងបានហើយខ្ញុំភ្លេចទៅមើលយាយនឹងទៀតហងអូយដឹងហើយសាំតែធ្វើការទៅធ្វើពីនេះអត់បើខ្ញុំអត់ធ្វើការខ្ញុំក៏លុកពេញកន្លែងធ្វើការហ្មង ទៅទៅទៅទៅទៅលំទឹកអាដឹងថាខ្ញុំមកចូលចិត្តដើរលេងហើយខ្ញុំចូលចិត្តរៀនខ្ញុំចូលចិត្តធ្វើកាយកូនគ្នាយើងមិនដឹងគេហ៊ានទៅចក្តារកដាលដើមអែបខាងខាងខាងខាងហ្នឹងតែពេលអញ្ចឹងវាបានក្តាមធំធំមកពីណាបានទូទូទូទូហ្នឹងហ្មង ខ្ញុំមិនដឹងទេបងអើយខ្ញុំមិនដាច់លួយដាច់ៀបសួរមីងកាត់ស្អីទៀតហើយអាទឹករត់មកជំរាបសួរជំរាបអីពីចង្អាយនេះជំរាបសួរនឹងចង់បានអីពីយើងហាអើហុចឯណាប្អូនសំណប់ឯងអត់មកជាមួយទេអូមីងសាប់គេគេគេគេឈឺមីងសុំច្បាប់មីងមួយថ្ងៃស្អីទៀតហើយអាតើមកចូលធ្វើការវិញមិនបានប្រហែលថ្ងៃសោះហ្នឹងឥឡូវសុំច្បាប់ឈឺអីណាទៀតទេ អូយគិតគិតទៅពួកឯងនេះអានាំតែរឿងឈឺក្បាលដែរឯងហ្មងឯងអាឈប់ក៏ឈប់ណាបងឯងដឹងណាថាត្រូវធ្វើម៉េចបាទមីងកាត់លុយពីខ្ញុំអើបើដឹងតែកាត់អញ្ចឹងល្អឯងទៅធ្វើការធ្វើងារឯងបាទមីងជំរាបលាមីងអត់មានលុយខ្ចីណាបាទទុកបងញ៉ៃណងណាគឺខ្ញុំចង់ព្រាអសធំមួយឲ្យទឹកដឹង ហើយខ្ញុំគិតថាអសរធំហ្នឹងប្រហែលជាទឹករៀនមិនទាន់ដល់ទេទឹកចឹងហ្នឹងថាអសរធំហ្នឹងអសរអីគេអូយលឺតាតែខ្ញុំអត់ដឹងថាសួរចង់រៀបពីអីហ៎តែបរៀនមកចាំខ្ញុំខំប្រមានចេះ ចឹងអសរខ្ញុំបរៀនទឹកថ្ងៃហ្នឹងគឺអសរកម្ពុជាអសរប្រទេសយើងហ៎ខ្ញុំគឺជាក្របសិនមិនខ្លាចរលកមកខ្លាំងយ៉ាងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អ ជាមួយអីចឹងបូការីស្វេតយើងក៏គោលអាហារូបត្ថម្ភពី ប្រទេសជប៉ុន La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាព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 ស្មានជីវិតរស់រវើងតែអស់បារម្ភពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោ Richard ស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថូថលខំហ្វតលេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុង ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ញ៉ាំសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូខ្ញុំគឺជាក្របសាញ់មិនខ្លាចរលកបោកខ្លាំងយ៉ាងចាំកម្ពុជាយើងទៅសេះអសកអសមជើងពោដាក់សាអកហើយអសចដាក់សាអានថាកម្ពុជា ឥឡូវទឹកសាបកកម្ដងមើលទឹកទឹកទឹកនេះឆ្ងល់ប្រឡងអត់នៅក្នុងខ្លួនសោះហ្មងអីមិញមានស្ដាប់ខ្ញុំបរៀនអត់ណាស្ដាប់តាឥឡូវបើស្ដាប់ខ្ញុំនិយាយថាមិនចង់កម្ពុជា ជាងសេអសក អក្សរម៉ូជើងពដាក់ស្រៈអូអក្សរចដាក់ស្រៈអាយើងអានថាកម្ពុជាតែកឥឡូវឆ្លាតហើយឆាប់ចាប់បានជាងមុនទៀតតែថ្ងៃហ្នឹងរៀនតែប៉ុណ្ណឹងបានទេខ្ញុំប្រញាប់ទៅផ្ទះមួយផ្លែតតែសិនទេណាបាយបាយមុខហ្នឹងក្រៅពីរឿងហ្នឹងហើយតកឯតកហើយសារហ្នឹងក៏អញ្ចឹងដែរ ចូលចិត្តណាស់ថាខាងធ្វើបាបបងណាព្រោះលឺមកប្រាប់ថាញ៉ៃនឹងសាប់អត់មកធ្វើការអងហ្នឹងដឹងដល់បករឿងទៀតឯមុខហ្នឹងតើមានបានមិនសោះហ្នឹងណាចៅសាប្រាប់ឯងថាម៉េចចាចៅទឹកឲ្យខ្ញុំទៅប្រាប់មីរឿនវិសៀកថាគេស្អែកហ្នឹងគេបានទៅធ្វើការឯងកុំឲ្យខ្ញុំហាញនិយាយបារម្ភតែស្មានហ្នឹងអី លក់ឃើញគេត្រឡប់មកវិញទៅយាយហើយចុះនៅផែចាស់សាក់មានរឿងអីដែរអត់ពីជ្រាបមានរឿងអីផងយាយតែអស្មានឹងដល់គេដេកលក់បាត់ដូចគេអត់ចង់និយាយហើយខ្ញុំសោះចាប់បាត់យាយតិចសាបគេរត់ចោលយើងទៀតឯងយាយបើអញ្ចឹងឆាប់ទៅរកចោលសាបទៅអូយាយមិនទៅយាយយាយអាចស្រួលខ្លួនអញ្ចឹងណាទុកខ្ញុំអ្នកទៅរកគេក៏បានណាយាយបើអញ្ចឹងចៅប្រញាប់ទៅទៅ បាទយាយទៅចាប់ទៅទៅចៅចៅសាបអើយចៅសាបមកគេចៅរត់ចោលចៅទឹកនឹងយាយទៀតអញ្ចឹងសាបសាបចេញមកសាបបងដឹងថាសាបបកែពួនណាបើសិនជាសាបចង់ឲ្យបងឃើញណា បងឲ្យរកសាបអត់ឃើញទេសាបចេញមកសាបសាបអើយសាបសាបសាបនៅណាសាបផ្ទះយើងវិញយកទៅណៅមួយយាយវិញណា ចាទឹកបើយើងរកចៅសាប់អត់ឃើញចឹងយើងគិតយ៉ាងម៉េចទៅចាទឹកបាទយាយសម្រាប់អូនសាបខ្ញុំនៅតែរកចឹងខ្ញុំជឿថាគេមិនអាចទៅណាឆ្ងាយពីទឹកដីកែបនេះទេយាយគ្រាន់តែថាគេអត់ចង់ឲ្យខ្ញុំឃើញទៅគេចេញពីកន្លែងនេះខ្ញុំស្គាល់តែខ្ញុំមកផ្ទះវិញនេះ គឺខ្ញុំខ្លាចយាយឈឺស្កាត់អត់មានអ្នកមើលតែបើយាយមិនអីខ្ញុំប្រហែលជាត្រឡប់ទៅរកប្អូននេះហើយយាយ យាយមិនអីទេចៅយាយជិះមើលថែខ្លួនឯងហើយចាទឹកឆាប់ទៅរកប្អូនទៅណាតែយាយនៅផ្ទះតែម្នាក់ឯងហ្នឹងយាយយាយមិនអីទេចៅយាយអាចមើលថែខ្លួនឯងបានឆាប់ទៅរកប្អូនទៅតែខ្ញុំនឹងទៅរកប្អូនពីរបីថ្ងៃយាយពេលខ្ញុំមកនៅយាយកុំកើតអីគូមានគ្រោះថ្នាក់អីទាំងអស់យាយត្រូវចាំខ្ញុំយកអូនសាមកផ្ទះយើងវិញយាយនឹងហើយ ចៅកងខ្វល់ពីយាយអីណាយាយមិនអីទេយាយរឹងមាំខ្លាំងណាស់តែចៅត្រូវទៅរកចាសាបអង្ឃើញណាហើយចៅទៅនេះត្រូវចេះមើលថែខ្លួនឯងមើលថែកន្លែងដេកកន្លែងពួនផង ប្រយ័ត្នប្រយែងខ្លួនមែនទេណាចៅបាទយាយយាយរឹងមាំចៅក៏រឹងមាំតែគ្រាន់តែថាខ្ញុំនឹកអូនសាប ចៅទៅឲ្យបានក្តីសុខចាស់ណាចៅហើយឆាប់ទៅរកចៅសាបត្រឡប់មកវិញណាចៅបាទយាយតែយាយកុំកើតអីណាយាយទៅចាស់ចៅយាយមិនអីទេយាយសង្ឃឹមថាចៅទឹកតារយចៅសាបឃើញត្រឡប់មកផ្ទះវិញណា ស្រួលខ្លួនផងហេតុអីក៏មកហាខ្ចោសមុទ្រអញ្ចឹងហ่าកូនមកចោះមុខមាត់នៅស្លេកស្លាំងនៅឡើយទេនេះម៉ាក់គឺថ្ងៃហ្នឹងកូនត្រូវបរៀនទឹកហើយឥឡូវហ្នឹងកូនមកផ្លូវទឹកហ្នឹងណាតែឥឡូវអត់ឃើញសោះព្រោះមួយថ្ងៃហ្នឹងកូនឈឺអញ្ចឹងក៏បានបរៀនឯងនេះម៉ាក់មានប្រាប់ទឹកនៅតែក៏បានបរៀនអូគឺម៉ាក់អូម៉ាក់ក៏ចង់ប្រាប់គេដែរប៉ុន្តែ មិនដឹងថា2 3ថ្ងៃនេះ បាត់តែពីរអ្នកបងប្អូនតាណាទេសូម្បីតែការងារនោះក៏មិនដែលឃើញធ្វើផងពីពីបីញ៉ៃច្រើនណាស់ម៉ាក់នេះម៉ាក់មានដឹងអត់ថាពួកគេតាណាមិនបានបាត់ខ្លួនឡើងពីបីញ៉ៃចឹងយាយយាយគេឈឺមែនឬក៏មានរឿងអីផ្សេងម៉ាក់សួរកូនម៉ាក់នេះឲ្យកម្មករទៅស៊ើបសួរហើយយាយគេមិនឈឺស្កាត់អីទេប៉ុន្តែប៉ុន្តែម៉ាក់គេមានរឿងអីមែនប្រាប់កូនមើលអើគឺអាសា វារត់ចោលបងរត់ចោលយាយវាហើយពេលនេះមិនដឹងថាវាទៅប្រកាច់ប្រកិនងាប់ដែរណាគៀមកោះកន្លោះកលៀនឯណាទេនេះអាទឹកវាតាមរក3ថ្ងៃហើយមិនដឹងថាពេលនេះរកឃើញហើយឬនៅទេណែកូនសួរកូនកុំបារម្ភពេកមើលវានេះមិនជាប់សាច់ញាតិអីជាមួយកូនទេបធោនេះបាត់ខ្លួនឡើង3ថ្ងៃ ចុះតាតែកតាមរហ្នឹងគេគេឡើងណាគេមានអីហូបបើម៉ាក់កូនសួរសម្រួលអារម្មណ៍កូនណា អាទឹកណា វាជាក្មេងអាណាថាវាជាក្មេងរើអេតចាយអញ្ចឹងហើយការហូបចុកដីពួនឯនេះវាចេះគិតគូរហើយកូនកុំបារម្ភពេកអេម៉ាក់នេះក៏ចង់បដារដែរតែខ្លាចថាពេលដែលម៉ាក់ទៅរទៅណាឃើញអាសាបហើយ អាសាបវាខឹងវាមិនព្រមមកផ្ទះជាមួយម៉ាក់ ទៅម៉ាក់នេះមិនទៅដល់ហ្នឹងណាអរេម៉ាក់ញ៉ៃហ្នឹងគឺកូនត្រូវទៅរកសាបហើយនឹងទឹកឲ្យបានហេមិនបានទេណាកូនសួរម៉ាក់ថាមិនឲ្យទៅគឺមិនឲ្យទៅហើយបើសភាពឯងចាស់គ្រាន់តែដើរនេះមិនប្រាំងផ្លូវផងហេតុអីក៏ឯងបារម្ភពីអាពីរណាហ្នឹងបើជាអាយុខ្លួនឯងទៅទៀតណាម៉ាក់មិនឲ្យទៅគឺមិនឲ្យទៅហើយបាច់ខាត់ម៉ាក់ស្ដីធ្ងន់ម៉ែម៉ាក់អត់ដែរនិយាយចឹងដាក់កូនណាណាអោះទៅណាហើយចាំម៉ាក់នេះឲ្យកម្មកតរកក៏បានដែរ ម៉េចប៉ុណ្ណឹងបានទៅបានហើយម៉ាក់តែម៉ាក់បើឃើញហើយកុំភ្លេចប្រាប់កូន មុនណាណាម៉ាក់ណាចាកូនចាកំពូកូនចាំម៉ាក់ប្រាប់កូនមុនគេប៉ុន្តែឥឡូវចូលផ្ទះបាននៅកូន ចាំទឹកនេះទៅ3ថ្ងៃហើយមិនដឹងថាជួបចាសាបឬក៏អត់ទេណោះយាយខ្ញុំមកវិញយាយចាទឹកចេះណាចាសាបហើយបានជួបប្អូនអត់បានជួបចាសាបអត់ហើយមានរកឃើញអត់អត់ទេយាយតែខ្ញុំមកមើលយាយសិនក្រែងយាយឈឺស្កាត់អត់មានអ្នកមើលយាយទឹកយាយមិនអីទេធ្វើមិនអត់ទៅរកចាសាបឃើញរកប្អូនឃើញណាចៅចៅស៊ូ យាយចេះសួរសួរមកទីនេះទៅអីនេះយប់ណាបើពូមីងមកទាន់ណាយើងកាត់ជំនាញធំហីពុតមែនណាចៅត្រឡប់វិញទៅអរទេតាខ្ញុំដឹងថាតាក៏កំពុងតាមមកសាបអីចឹងចាំខ្ញុំតាមមកដែរណាអត់បានទេពេលនេះយប់អីខ្ញុំដើររកប្អូនក្នុងគ្រប់កន្លែងវាអត់សុវត្ថិភាពសម្រាប់សួរទេទៅឆាប់ទៅវិញទៅអើយកត្រូវតាមមិនល្អហើយ ជាក្របសិនមិនខ្លាចប្រឡងមកខ្លាំងយ៉ាងផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អ ជាមួយអីចឹងបូការីស្វេតយើងក៏គោលអាហារូបត្ថម្ភពី ប្រទេសជប៉ុន La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមាន ប្រសិទ្ធភាព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 ស្មានជីវិនរស់រវើងតែអបអរំពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោភីចយស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថូថលខំហ្វតលេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុងពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើនពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូខ្ញុំគឺជាក្របសិនមិនខ្លាចប្រឡងមកខ្លាំងយ៉ាងមកទៅផ្ទះវិញកូននៅនេះអញឯអញឯណាខេងខ្លួនឯងឈឺផងអីលេខណាខ្ញុំទៅប៉ាខ្ញុំត្រូវតាទៅរកសាបមួយទឹកឲ្យបានហើយបើខ្ញុំរមឃើញទេទឹកគេអត់បានទៅធ្វើការឯងហើយខ្ញុំក៏អត់បានបរៀនគេទៀតដែរ កុំឲ្យកូនកូនមិនមែនជាអតឹកទេ ហើយកូនណាមិនដែលផ្សងព្រេងដូចវាទេណាអតឹកកាលពីមុនណាយើងនេះអាណិតអសូរឯងតែឥឡូវនេះគ្មានតម្លៃគ្មានអីទៀតទេឈប់អាណិតឈប់អីអ្វីហើយឯងនេះក៏មិនចាំបាច់ទៅធ្វើការនៅផ្ទះរបស់យើងទៀតដែរម៉ាម៉ាកំដាញ់ទឹកចេញពីធ្វើការអីទឹកគេឈប់ប៉ះដោយសារគេត្រូវតាមរកប្អូនគេហើយគេមានបងប្អូនគេតាបងប្អូនស្រឡាញ់បងប្អូនកើតមែនម៉ាចាកូន បងប្អូនស្រឡាញ់បងប្អូនគឺវាបានវាកើតប៉ុន្តែបើវានេះមានប្អូនអត់កំណត់ប្អូនបកតែរឿងចង់អានឹងវាទៅងាត់ឯណាទៅទៅកូនកុំខ្វល់ណាសំខាន់វាមានបងវាខ្វល់ហើយហើយក៏មិនបាច់ខ្វល់រឿងធ្វើការងារដែរខ្វល់ទៅខ្វល់រហូតដល់ប្អូននឹងទៅតើកូនទៅផ្ទះវិញកូននៅក្មេងជួយអីគេអត់បានទេហើយកូនឯងនៅនឹងក៏មានប្រយោជន៍អីដែរប៉ា នៅក្មេងកូនជួយគេអត់បានទេតែប៉ាម៉ាជាមនុស្សចាស់គាត់តែជួយគេបានហើយជួយគេផងតាណាប៉ាម៉ាណាសួរសួរគួរតែធ្វើតាមពូមីងទៅណាត្រឡប់ទៅផ្ទះវិញទៅខ្ញុំអាចជួយមើលខ្លួនឯងបានហើយមែនហើយចៅទៅជាមួយពួកគាត់វិញទៅណាអត់ទេយាយខ្ញុំមិនទៅទេប៉ាម៉ាក់លូត្រាតែប៉ាម៉ាក់ កូនសួមិនមែនប៉ាមិនជួយពួកវា តែប៉ាជួយវាច្រើនលើកច្រើនសាយតែពួកវាបានការអាទឹកវាគិតបងប្អូនចិញ្ចឹមវាច្រើនជាងអញ្ចឹងឲ្យប៉ាធ្វើម៉េចសួម៉ាក់នេះណា ចង់ជួយអាទឹកណាចង់ឲ្យវានេះបានរៀនជាមួយកូនតែធ្វើម៉េចបើវានេះខ្វល់តែពីប្អូនអត់កំណត់ប្អូនដែរមិនបានការបង្កតែរឿងម៉ាក់ម៉ាក់ហ្នឹងនេះ ឲ្យម៉ាក់ជួយរំមិចណាឲ្យម៉ាក់ជួយរំមិចណែយាយឯងនឹងក៏អញ្ចឹងដែរចាស់ចំណាស់ហ្នឹងហើយនេះអត់ចេះបដាយបដាយចៅទេបានជាបដាយឲ្យចៅនេះចេះលួចណាមានដៃមានជើងមិនគ្រប់ចាស់ទុំបែបនេះបើនិយាយគេរបៀបម៉េចហ៎សុំទោសលោកស្រីលោកប្រុសបងខ្ញុំមិនល្អមិនបានបដៅចៅខ្ញុំតែសូមលោកប្រុសលោកស្រី មេត្តាពួកគេផងចុះហោះគ្មានមេត្តាមេតោងស្អីទេសួរមកទៅផ្ទះវិញអត់ទេម៉ាខ្ញុំមកទៅទេម៉ាម៉ាត្រូវតែជួយសាប់ហើយឲ្យទឹកទៅធ្វើការវិញតបខ្ញុំផងលឹកគិតមិនទៅវិញអត់អីទេចាំខ្ញុំឲ្យគេដើររកវា បាទកូនតែកូនត្រូវទៅផ្ទះឥឡូវហើយទឹកត្រូវទៅធ្វើការស្អែកមិនបាច់ដើររកអាសាបរកអីទៀតទេរកវានាំតែខាតពេលទេចឹងស្អែកអាចទៅធ្វើការធម្មតាហើយល្ងាចឡើង កូនព្រៀនវាដូចមុនចឹងណាចាប៉ាអរគុណមីងអរគុណពូម៉េចប៉ុណ្ណឹងល្មមទៅផ្ទះមើលកូន តោះចឹងទៅផ្ទះតូនទៅចៅជំរាបលាយាយចាអរគុណណាស់ចៅតែសិនឲ្យទឹកជំរាបលាជំរាបអីគប់គួរយកចិត្តយកថ្លើមឲ្យសម្បើមិនហ៎អោម៉ែវាទៅចៅជួបទេបាទយាយ ហើយនាងទិញទុកមួយធំហើយអង្គុយខ្ញុំបាន30នាក់ច្រើនអូច្រើនណាស់ម៉េះបាយហាត់បើមិនហាត់ណាលើក្រៅបើមានរបស់ធំធំណាចឹងឲ្យខ្ញុំលើកបានមិនលើកទេនឹងហត់អើយសាបលើកទៅបោះសាបបានហើយបងអាចលើកបងខ្លួនឯងបានអូយនិយាយថាពីទាំងពីរគឺជាបងប្អូនអញ្ចឹងមានរឿងអីត្រូវជួយគ្នា ស័ព្ទទោះអមីជាអូនជាក្មេងរឹងតតឹងយ៉ាងណាក៏ដោយពិបាកបដាយយ៉ាងណាក៏ដោយក៏បងនៅតែស្រឡាញ់អូនសាបអូនសាបជាកូនប្រុសតែម្នាក់បងបងហេតុអីកូនឯងដាច់ចិត្តចាក់ចោលបងយាយថាស្មើនឹងអូនមានបាយហូបអត់មានកន្លែងដេកអត់អូនមានឈឺដូចមុនអត់ បើអូនបានលឺអូនឆាប់ត្រឡប់មកផ្ទះវិញមកជួយខ្ញុំមកឆ្កែបាយមនុស្សតោះទឹកយើងអា ខ្ញុំហ្នឹងហើយសួរមានបានប្រាប់ពូមីងឲ្យជួយរកប្អូនខ្ញុំអត់ចឹងតើបានមិននិយាយអត់ស្ដាប់ហ្នឹងហើយប្រាប់ហើយហើយតែមកដល់ពេលហ្នឹងហើយហមតន់ឃើញតាមអីហ៎បាច់ភ័យអីណាព្រោះដោយសារកូនចៅប៉ាខ្ញុំមានច្រើនអញ្ចឹងកូនរហឃើញគេគ្រាន់តែវាយំហាញ់ឆាប់ហើយតែមិនបាច់បាក់ចិត្តបាច់អីទេកូនរហឃើញ ទេឥឡូវយើងរៀនសិនហើយចាំតិចទៀតទៅលេងឆ្នេរទាំងអស់គ្នាមិនដែរ lấy điện an điện muối điện pí, điện bấy điện buôn điện hiểm điện muối kỳ ơi rong rong đom lại nhau គេអើយចិត្តទឹកក្នុងគ្មានដំឡៃគេអាចមិនភើខ្ញុំស្រមៃតែខ្ញុំមិនលែងដីចោលខ្លួន អេទឹកទឹកចាំបានអត់ពេលហ្នឹងខ្ញុំប្របួរទឹកលេងហ៎ហើយខ្ញុំបរៀនទឹកជិះកង់សាងផ្ទះខ្សាច់ហើយលេងលោតម៉ត់ហើយ អូច្រើនណាស់ចាំមិនអស់ហេចុះទឹកចាំអត់មែនតាពេលយើងទៅលេងកន្លែងហ្នឹងសប្បាយហ្មងលេងហើយចង់ទៅលេងម្ដងទៀតមែនហើយកន្លែងហ្នឹងសប្បាយណាទៅហើយចង់ទៅទៀតហ្មងតែគួរឲ្យស្ដាយបើសិនជាប្អូនសាបខ្ញុំនៅវិញបានលេងជាមួយគ្នាដឹងសប្បាយយ៉ាងណាតាកុំភ័យមើលត្រូវទៅតាំងចិត្តឲ្យមាំណា បើសាគេនៅកែបបែនណាកូនចៅបានខ្ញុំកូនរកឃើញទេព្រោះថាវាយុហើយឆាប់រំមួមខ្លងខ្លាអឺតកាខ្ញុំភ្លេចប្រាប់តឯងណាខ្ញុំបានប្រាប់ប៉ាខ្ញុំមួយចៃរឿងឲ្យតឯងជួយរៀនមួយខ្ញុំខែក្រោយណាពួកយើងបានរៀនមួយគ្នាយាយទួខ្ញុំបានចូលរៀនសាលាដូចគេទួចៃយើចៃ ជាក្របសាញ់មិនខ្លាចរលកមកខ្លាំងយ៉ាងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតយើងក៏គោលអាហារូបត្ថម្ភពី ប្រទេសជប៉ុន La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាព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 ស្មានជីវិតរស់រវើងតែអស់បារម្ភពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោ Richard ស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថូថលខំហ្វតលេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុង ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ញ៉ាំសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូខ្ញុំគឺជាក្របសាញ់មិនខ្លាចរលកបោកខ្លាំងយ៉ាងតែគួរស្ដាយដែរអេស្ដាយអីហើយទឹកនេះទឹកមានបញ្ហាអីមែនឬក៏ទឹកខ្វះសម្ភារៈសិក្សាដូចជាកតា សភៅខ្មៅដៃប៊ិចហ្វឺតក្តារឈ្នួន ហើយជាភាសាកអាវអូយតាក់កំភៃមើចាំខ្ញុំជួយចាត់ចែងឲ្យមិនខ្ញុំខ្វះរបស់ទាំងអស់ហ្នឹងឯងគឺខ្ញុំខ្វះប្អូនសាបបើសិនជាគេចូលទៅរៀនមួយខ្ញុំវិញដឹងសុបាយប៉ុណ្ណាមិនខ្លាចរលា ស្លៀកពាក់ជាសេះអញ្ចឹងទៅគឺស្អាតខ្លាំងណាស់ចៅទេចៅប្រុសយាយនេះបានចូលរៀនដូចគេដោយឯងហើយណាយាយខ្ញុំសន្យាថាខ្ញុំនឹងខិតខំប្រឹងរៀនសូត្រដើម្បីរកការងារធ្វើមានប្រាក់ខែច្រើនហើយនឹងទិញផ្ទះថ្មីយាយរើស្រួលណាយាយ ចិត្តធំណាស់ចៅយាយនេះតែបំណងហ្នឹងខ្ញុំគិតពីអ្នកប្អូនសាបតែពេលនេះខ្ញុំមិនដឹងថាគេនៅណាយាយខ្ញុំនឹកប្អូនសាបហ្នឹងយាយយាយក៏នឹកចៅសាបដូចគ្នាចៅសាបបាត់ជាងមួយខែហើយជាងមួយខែហើយមិនដឹងថាវានេះយ៉ាងម៉េចទេគ្នាតកែរបស់ចៅ មានដឹងតែនឹងពីចៅសាបខ្លះទេហាចៅទឹកអត់ទេយាយតែពេលខ្ញុំដើរទៅរកប្អូនសាប នៅជើងភ្នំខ្ញុំបានឃើញពូជ្រកស្រូវម្នាក់ហើយខ្ញុំបានសួរគាត់គាត់ថាមានក្មេងអាណា ថាមួយ បានស្លាប់នៅជើងភ្នំម្ខាងទៀតប៉ុន្តែខ្ញុំគិតទៅមិនមែនជាប្អូនសាបទេយាយសូមប្រពុតទៅតទៅសំសូមម្ចាស់ទឹកម្ចាស់ភ្នំ សូមព្រះអង្គដែលមានបារមីសូមព្រះអង្គជួយថែរក្សាចាសាបឲ្យផុតពីគ្រោះចង្រៃនេះផងយាយសង្ឃឹមថាក្មេងនេះស្លាប់អ្នកនោះមិនមែនជាចៅសាបចាស់ណាទៅមិនហើយយាយខ្ញុំគិតថាមិនមែនជាប្អូនសាបទេយាយបានហើយប្រយ័ត្នរៀនទៅយ៉ាង បាទយាយអញ្ចឹងខ្ញុំជម្រាបលាទៅរៀនសិនណាយាយខំរៀនណាចៅបាទ ចាំយូរខ្ញុំទុំម្ដងមិញនឹងដែរហើយទីបំផុតណាយើងបានរៀនស្លាំងមួយគ្នាហើយហើយគ្រូថ្មីរបស់សាក់ក៏មិនខ្ញុំទៀតដែរតែយ៉ាងណាអ្នកគ្រូដំបូងរបស់ខ្ញុំគឺសួរថ្ងៃនោះបើសិនជាមិនបានសួរទេ ខ្ញុំបានស្លៀកពាក់កៅអៅចឹងឲ្យទៅរៀនដែរតែគួរស្ដាយអត់មានសាប្អូនខ្ញុំផង សាបគេធ្លាប់មានបំណងដូចខ្ញុំតែអត់ទាន់បានសម្រេចតាក់ ទោះបីឥឡូវហ្នឹងណាតែគាត់បាននៅចិត្តសាពេកតែទឹកនៅចិត្តខ្ញុំខ្ញុំមកអត់បោះបង់ចោលតាគេហើយមួយទៀតខ្ញុំសង្ឃឹមថាកងញ៉ៃណាមួយទេយើងនឹងអាចរកឃើញសាបឬក៏ញ៉ៃណាមួយសាបគេអាចនឹកឃើញដល់ទឹកឬក៏យាយគេនឹងមកវិញជាមិនខានទេហ្នឹងហើយខ្ញុំសង្ឃឹមថាសាបគេនឹងត្រឡប់មកវិញដើម្បីសម្រេចបំណងប្រាថ្នាពីអ្នកខ្ញុំត្រូវហើយយើងត្រូវមានក្តីសង្ឃឹមទៅល្អ ការរៀនសូត្រក៏អញ្ចឹងដែរត្រូវមានក្តីសង្ឃឹមបានរៀនជាប់តោះឥឡូវយើងទៅរៀនអីនៅថាទឹកឥឡូវចាស់ជីកង់ទៀតនេះចាស់ជីកង់ដូចខ្ញុំហ្មងនេះថ្ងៃនៅសួរហើយហើយតោះតោះបង អាបងឯងគិតថាចង់បានទៅរៀនតែពេលនេះអាបងឯងបានទៅរៀនតាមចិត្តរបស់ឯងចង់ឯងបងណាគ្រាន់តែចង់ចេះអសរចង់ពាក់អាវសិស្សសាលាគេហើយចង់ស្គាល់សាលាហ្នឹងណាបាយឯណាតែខ្ញុំមកអត់ចូលចិត្តរៀនទេអាយកុំចូលចិត្តពាក់អាវស្អីគេស្អីស្អីអើយចេះហើយតែខ្ញុំមកខំប្រឹងរកតលុយឯង អត់ទៅរៀនទៅស្អីហ្នឹងឯងខ្ញុំមកធុញឯងបែរហ៊ានងប់នៅហ្នឹងណាប៉ាណាប៉ាជួយឲ្យទឹកហើយសាប គេចូលរៀនមួយកូនទៅមើលទៅពួកគេក៏គួរអាណិតដែរណាប៉ាណា ជួយឲ្យពួកគេចូលរៀនហើយណាមើលក៏កូនចង់ឲ្យពួកគេចេះអក្សរដោយកូនដែរណាអឺមខែងប៉ាម៉ាក់ធ្លាប់ប្រាប់ថា កើតមកជាមនុស្សយើងត្រូវតែចេះសាងអំពើល្អហើយមិននេះប៉ាម៉ាក់ផងនិយាយចោលមែនអូយកូនសួរប៉ានិងម៉ាក់នេះណា គឺចង់ជួយអាទឹកខ្លាំងណាស់ឲ្យបានចូលរៀនប៉ុន្តែកូនក៏ដឹងដែរថាចរិតរបស់ប្អូនវានោះម៉ាក់ស្អប់ប៉ុណ្ណាណាពួកវាជាក្មេងដែលមានដៃមានជើង តែកន្លែងណាបកករឿងកន្លែងហ្នឹងណែម៉ាក់មិនចង់ជួយវាទាំងពីរនាក់ហើយក៏មិនចង់ធ្វើជាអាណាព្យាបាលរបស់វាដែរ វវនាំទុកដាក់ខ្លួនឯងទៅទេទៅទេមែនហើយកូនប៉ាអត់មានពេលណាទៅដោះស្រាយបញ្ហារឿងអាសាបទេបើប៉ាអត់ចង់ដោះស្រាយបញ្ហាសាបប៉ាជួយទឹកចូលរៀននេះកូនណាកូនសួរកូនឯងក៏ដឹងដែរថាទឹកវាមិនដែលធ្វើអីអត់ប្អូនវាទេហើយណាមួយអាសាបវាជាក្មេងចៅវាក្មេងឆ្លើយហើយធ្លាប់ធ្វើចៅទៀតប៉ាទុកចិត្តវាទេត្រូវហើយ ប៉ាជួយវារឿងធ្វើការប៉ុណ្ណឹងវាពុនពេកហើយតើបើជួយរឿងរៀនណាបើអត់អាសាបហើយប៉ាជួយអើជួយវាថាកំផឹងកុំនេះសួរហើយនឹងដែរខ្ញុំមកនឹងដៃខ្ញុំអត់មានរឿងអីទៅប្រាប់សួរទេសាបខ្ញុំចង់ឲ្យសាប៉ាកាយជ្រើល្អតិចបានអត់ កុំឲ្យទឹកគេមានរឿងទៀតហើយខ្ញុំខំប្រាប់ម៉ាក់ប៉ាខ្ញុំណាឲ្យជួយសាបហើយទឹកបានជួយរឿងគេដូចឯងតែគាត់នៅតែបន្ទុកចិត្តទៀតណាអរទេខ្ញុំអត់ទៅរៀនទៅឈួតអីទេខ្ញុំមិនទៅទេដល់ឈួតពួកតែជ្រឹកសាប់ឯងឆ្លើយអញ្ចឹងណាបានវាចេះតែមានបញ្ហាអញ្ចឹងបាត់មានសាប់ឯងណាតែក៏កែមានបញ្ហាច្រើនអញ្ចឹងដែរមួយថ្ងៃមួយថ្ងៃគេតែងតែខុសជំនួសសាប់ឯងរហូតហើយសាប់ឯងអត់ដឹងខ្លួនទេអូ បើមានអាការពួកយើងនឹងជួបគ្នាខ្ញុំមកសុំទោសដែលខ្ញុំមិនបានសម្រេចក្តីប្រាថ្នារបស់ឯងខ្ញុំតាក់ យាយកូនសារតែខ្ញុំនឹងពីហត់ខ្ញុំមកកွာក្មេងដែលចាយក្មេងណាថាទៅប៉ុណ្ណឹងខ្ញុំមកឈ្មោះសាទវាគ្រាឆ្ងាយពីសម្រាប់ឆ្ងាយណា ini tiệt ừ. sao ទោះយ៉ាងណាក៏បងជឿថាសាបស្លាប់ដែរទោះបីអាយុប្រហែលក៏បងនៅចាំសាបជានិច្ចសាបបងស្រឡាញ់សាប គេអាចរំលងដំឡៃខ្ញុំគេអាចចាត់ទុកខ្ញុំគ្មានដំឡៃគេអាចមិនឃើញខ្ញុំស្រមៃតែខ្ញុំ មិនលែងដៃចោលខ្លួនឯងខ្លួនខ្ញុំ ដូចជាក្របសាញ់ខ្លួនខ្ញុំមិនខ្លាចរលកផ្ដាញ់ក្របសាញ់ដែលមិនអាចរួបតែអាចទប់រលកសន្ធប់ទូរលកតាមជុំគុំរៀមប្រានខ្ញុំគឺជាក្របសាញ់ ខ្លាចរលកបោកខ្លាំងយ៉ាងណាខ្ញុំគឺជាក្របសាច់គ្មានទុកខាទោះមានស្នាមចាប់នៅក្រឡៅគង់ប្រែទៅជាធម្មតាក្របសាច់រឹងមាំខ្លាំងក្លាមិនខ្លាចរលា គេអាចនឹងមើលមិនឃើញខ្ញុំតែខ្ញុំមកឃើញខ្លួនឯងច្បាស់ខ្ញុំមិនបបង